ពីគេយើងអ្នកក្រចូល អូខេសួស្តីដល់អ្នកទាំងអស់ដែលកំពុងតែតាមដានទស្សនានៅវីដេអូនេះទាំងមូលផងដែរនេះដែរខ្ញុំមាន reaction មួយដែលមកចែកម្លែកដល់អ្នកទាំងអស់នេះដែរគឺចំពោះ reaction ថ្មីនេះវារៀងឈៀឈៀឈៀឈៀតិចទេណារៀងរៀងក្លោកក្លោកចឹងណាណាអញ្ចឹងអូខេបាត់នេះដែរមានចំណងជាងថាគេមានអូខេគេមានគេមាន គេមានគេមានគេមានមានន័យថាគេមាន ហើយក្បត់ប្រុសសង្ហាហើយតែមួយទៀតទៅយកសង្សារមកដូចឈួតអញ្ចឹងក្បត់ប្រុសសង្ហាអផសង្ហាហើយទៅយកសង្សារមកដូចឈួតអញ្ចឹងអាំងតែគេមានអញ្ចឹងគេមានសិទ្ធជឿហើយអញ្ចឹងគេអត់យកឲ្យប្រុសសង្ហាហើយចិត្តស្មោះដល់យើងគេយកអ្នកមានឡាយអញ្ចឹងយើង set តិចដែរហ្នឹងរៀងបាក់ អូខេអឺចឹងមុននឹងចូលទៅ មើលការ reaction នេះទាំងអស់គ្នាកុំភ្លេចចូល share like ហើយនិង subscribe នៅ channel របស់ខ្ញុំអ្នកមួយផងដើម្បីឲ្យមានធមពលជាជាទៀតតោះអូខេ let's go តោះ ខេគេគេគេគេគេមកគ្រាដំបូងគាត់ចេះនិយាយថាញ៉ែគ្នាដំបូងនៅក្បែរដងហើយស្បត់ស្បែកថាស្មោះដល់ទីស្រឡាញ់មួយដឹងមួយ ថាស្រឡាញ់គ្នាថាស្រឡាញ់ដល់ចាស់កោខ្នងតែនៅពេលចុងក្រោយគេក្បត់យើងបាត់អាងតែគេមានគេយកអ្នកអ្នកមានហើយគេមិនយកអ្នកក្រដូចយើងទេស្បត់គ្នានៅក្បែរដងដងជាសាក់សៃអាកោះដងនឹងឡើងមកមើលប្រាប់ថាដងមើលគេក្បត់ហើយ តងឯងអត់មានអីជួយដោះស្រាយយើងអញ្ចឹងណាការដឹកលៃមានឆ្កែជាសាស័យមិនដឹកនេះក៏ស្រីធ្វើ ខេអូខេគេអ្នកនរគ្នាអញ្ចឹងថាក្បត់ផលសង្ហាទីយកសង្សាអ្នកមាន មុខដូចឈួតហើយសដូចកបៃអ្នកនរគ្នាស្គាល់កបៃកបៃណាស បើកបៃសមានតែកបៃឃ្លីអញ្ចឹងបើកបៃសវាអៀងបាក់ដែរហើយបើភីងភីងពេលវាទុំហើយវាខ្មៅជាងភីងទៀតអញ្ចឹងវាហិតតែយ៉ាប់ជាងភីងហ្នឹងទៀតអូនក្បត់អូនក្បត់បងហើយ mean. ត់ឈឺអត់ស្រីស្រីគ្នាយើងឈឺអត់ឈឺអត់កបត់គេហើយឥឡូវហៅអ្នកថ្មីឲ្យស្អាតជាងហ្នឹងហើយលុយជាងហ្នឹងអែមជាងហ្នឹងយកជាងហ្នឹងអូខេយកមកឌឺលើជាងហ្នឹងយល់ទេ cái cái đấy rồi ôi chưa chưa không dùng khăn mưa này ơi ờ, xảy ra hát ba xảy ra hai cùng kinh cùng kinh cùng kinh cùng kinh hạ bóng đi chứ បងប្រសង្ហាទៅយល់សង្សារមកពួតឈួតបងឃើញហើយចង់ស្អួតព្រោះ ទេបតហ្នឹងបើយើងហៅថាយកទុករំចូលឆ្នាំចូលអីចឹងអញ្ចឹងបតហ្នឹងបែបលក្ខណៈជារំរំជាជាអញ្ចឹងយើងបតហ្នឹង react មកគឺអត់សូវបាននិយាយច្រើនទេទាំងមើលតាមតាមទស្សនាទាំងអស់គ្នាទៅហើយវាឈៀតាមហ្នឹងចឹងណាយើងបាក់ដែរចឹងណា វីដេអូ music របស់គាត់វាលក្ខណៈថាគាត់បែបបែបកាត់ដាក់ advert ទីដាក់ជាប្រភេទសសវីដេអូដែលគាត់រំក្នុងពូថតក្នុង TikTok ក្នុងអីចឹងណាវាតែអ្នកតែមើលទៅវាកំផាយកំផាយយកគាត់កាត់ចូលចូលក្នុងនឹងដែរអញ្ចឹងវាជាការច្នៃប្រឌិតមួយដែរប៉ុន្តែគាត់ថាមើលទៅវាមិនជាអ្នក professional មើលទៅមិនជា professional ហ្មងប៉ុន្តែ អាចទូយកបានអញ្ចឹងវីដេអូវីដេអូ music របស់គាត់ក៏វាអាចអែមដែរអញ្ចឹងគាត់មិនអាចថាដូចអ្នកដែលជា professional គាត់ editor អញ្ចឹងទេតែគាត់អាចទូយកបានហើយតែគាត់កាត់យកវីដេអូអញ្ចឹងអញ្ចឹងមកដាក់អញ្ចឹងណា ខេអូខេអ្នកទាំងអស់គ្នាបត់នេះចប់ហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹង cheer តាមបត់ចម្រៀងទាំងអស់គ្នាហើយវាជាបត់បែបញាក់កន្ត្រាក់អារម្មណ៍អញ្ចឹងខ្ញុំអត់អាចថាអូប្រៀបធៀបអីវាបរិយាយវាច្រើនបានច្រើនទេអញ្ចឹងវាអាចនិយាយបានតែប៉ុណ្្នឹងហើយហោមតាមអ្វីដែលមើលគេជាងតែអញ្ចឹងបត់ហ្នឹងគឺអត់មានអី reaction ទេ មានតែ react សកម្មភាពវាបែបឡើងថាថាទីងទៅតាមបទចម្រៀងអញ្ចឹងណាអញ្ចឹងយើងទៅ shout out ឲ្យគាត់មួយគាត់ឈ្មោះមានឈ្មោះថា Red King Red King អញ្ចឹងយើងចូលទៅមើល description របស់គ្នាហើយគាត់ផុសនៅថ្ងៃទី19ខែ11អញ្ចឹងវាបានរយៈពេល7ថ្ងៃអញ្ចឹងអាច artist របស់គាត់គឺ Red King នឹងហើយហើយនឹង producer J-Pod ជាង J-Pod ហើយនឹង Mix Master សុភាពហើយ lyric ក៏លើ J King ដែរអូខេ shout out ទៅពួកគាត់ទាំងអស់គ្នាកុំភ្លេចចូលទៅ like និង share នៅវីដេអូរបស់គាត់ផងហើយជួយ subscribe នៅ channel របស់គាត់ផងហើយនិង channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូមួយនេះព្រោះវីដេអូមួយនេះមិនមែនវីដេអូបែបជាតែគាត់ណា lyric យើង មើល DA ចេញមកវាលក្ខណៈវាទុះជា rap ជាអីទេអញ្ចឹងវាបែរជាលក្ខណៈបែរជាលក្ខណៈញាក់អន្តរអារម្មណ៍អញ្ចឹងវាឈៀលទៅតាមនឹងអញ្ចឹងទៅខ្ញុំក៏រំទៅតាមបទភ្លេងដែរទៅហើយក៏វាទៅអញ្ចឹងទៅអញ្ចឹងក៏អញ្ចឹងអញ្ចឹងអូខេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត complete share និង like វីដេអូនេះម្នាក់មួយផងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយបាយបាយ